អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review Hero BS មួយ Hero នេះខ្ញុំជឿថាមានអ្នកគាត់មួយចំនួនប្រហែលអាចស្គាល់ Hero នេះហើយព្រោះភាគច្រើនឃើញ YPP ហ្នឹងហើយហើយ Hero នេះយើង ធ្វើការដាក់លក់នៅក្នុងតម្លៃ300ដុល្លារអញ្ចឹងតម្លៃ300នេះបើសិនជាករណីអ្នកទាំងអស់គ្នាស្រឡាញ់ហើយអូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតក្នុង page បានណាហើយប៉ុន្តែមុននឹងជួបដល់ការ review ខ្ញុំចង់បញ្ជាក់តិចចំពោះអ្នកទាំងអស់គ្នាចង់ខ្ញុំជួយ review Hero អ្នកទាំងអស់នេះជួយគ្រប់លក្ខខណ្ឌខ្ញុំ3ផងលក្ខខណ្ឌទី1ជួយផ្ញើ account និង password ចូលលេងដោយមិនចាំបាច់ផ្ញើ file team ទេលក្ខខណ្ឌទី2ជួយដាក់តម្លៃ hero ឲ្យសមស្របជាមួយនឹង item ដែលកំពុងតែពាក់លក្ខខណ្ឌទី3ជួយដាក់លេខទូរស័ព្ទមកផងដើម្បីយើងងាយស្រួលទំនាក់ទំនងក្នុងការទិញឬក៏លក់ hero មួយហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាគ្រប់តែ3លក្ខខណ្ឌហ្នឹងទេខ្ញុំធ្វើការ review អ្នកទាំងអស់គ្នាណាអូខេឥឡូវក៏មកខាត់ពេកចូលទៅមើលទាំងអស់គ្នាអឺ hero តម្លៃ300ដុល្លារណាហ្នឹងហើយ អូខេអ្នកទាំងអស់គ្នានេះគឺជា item hero តម្លៃ300ដុល្លារអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាទិញទៅគឺទទួលបាន item ទាំងស្រុងមួយតួ hero តែម្ដងណាអញ្ចឹង hero នេះក៏ពាក់អីគេក្បាល moon បូក13អាវ sunny បូក13ខោ sunny បូក13ហើយប្រភេទ chat នេះគឺអ្នកទាំងអស់គ្នាដឹងហើយណាគឺ chat នេះតង់ទី1 all 20តង់ទី2 all 30តង់ទី3គឺ all 40អញ្ចឹង chat នេះគឺ all 40ហើយ អញ្ចឹង BS ប្រើ chat ហ្នឹងត្រូវតែម្ដងដោយសារវាទឹកជំនួយឈាមជំនួយ catheter speed រួមជាមួយនឹងកពីបាក់ហើយនឹង all និយាយទៅសិតជា state ដែល BS ត្រូវការណាអូខេចំពោះដៃគឺដៃសានីបូក13អញ្ចឹង hero នេះគឺបានអាវខោដៃសានីបូក13ហ្នឹងហើយរៀងស្ទើរក្បាលតិចតែក្បាលស្ទើរទេដោយសារ point silver កំប៉ុងគាត់ចិត្តគ្រប់ហើយខ្វះទៅ1000 2000ទៀតទេគឺគ្រប់អាចដូរក្បាលសានីបានហើយណាហ្នឹងហើយអូខេចំពោះតាតូគឺ strength VAT perfect បូក10 5មួយឈុតតែម្ដងអ្នកទាំងអស់នេះគឺ A មែនតើចានេះដូចគ្នាដែរ strength weight strength weight strength weight ចឹងតាតូនេះគឺ perfect មួយឈុតពីលើដល់ក្បាលតែម្ដងពីក្បាលដល់ចុងជើងហ្នឹងហើយពីលើដល់ក្បាលពីក្បាលដល់ចុងជើងអូខេចំពោះ clock ក៏ប្រើ clock ping អ្នកទាំងអស់គ្នាចឹង clock នេះគឺ strength 10 IT 9 VAT 6 AGI 6 OBS 3 clock ក្រោមគឺ strength 4 IT 3 VAT 8 AGI 9រួមជាមួយ OBS 7អញ្ចឹង clock នេះនៅពេលដែលយើងប្រើវាមួយគូវាទទួលបានឈាមជាមួយនឹង MP គឺ12%អាលើនេះអត់មានជំនួយអីទេអ្នកនរគ្នាគ្រាន់ដូរយកស្អាតទេអញ្ចឹងវាអាចប្រើបានដល់ខែ3ឆ្នាំ2000អខែ3ឆ្នាំ2022អូយូរមែនទេអ្នកនរគ្នាគឺខ្វះ2បីខែទៀតណោះអូខេចំពោះសៀវភៅគឺ3 page 10 level នឹងស្អាតមែនតើភាគរយទី1 72ភាគរយទី2 25 25ភាគរយទៀត3 91អូខេបូកជាមួយនឹងកាពីបាក់ជំនួយទៀតវាឡើង115អា105%អញ្ចឹងវៃស្តាន់កប់សេរីតែម្ដងអ្នកទាំងអស់គ្នាអូខេចំពោះអាជីលមុនគឺ10លវ៉ែរត់មិនស្អាតតែម្ដងណាបបបាល់3អាល3ខល3អញ្ចឹង hero គឺបានបបវ៉ែ3មួយឈុតតែម្ដងហើយចំពោះដាវនេះអ្នកទាំងអស់ដឹងគឺវៃ PVP បានទេ អូខេចំពោះ file element អញ្ចឹង hero នេះគឺ item 120 strength 35 VAT 35 damage 70រួមជាមួយនឹង all 15គាត់ប្រើ2ចាស់នេះគឺល្បាត4ចាស់នេះដូចគ្នាដែរណាមើលបានអូខេអញ្ចឹង hero នេះគឺមាន rep 700 7173 stir rep មែនតើ stir rep ទេ hero នេះណា អូខេនេះគឺជា item នៅក្នុង arrow អញ្ចឹងគឺមាន VIP ល្បា3បើកមើលសាមានបើបាន9 10ដងអូខេ VIP special សភៅនេះសម្រាប់ support សភៅ support ចឹង support support គាត់មានមកកា play អ្នកនរនេះនេះមកកា play របស់គាត់ហើយណាហ្នឹងហើយចំទៅពេលដាក់ចឹងវិញណាបើខ្ញុំអត់ដាក់ទេខ្ញុំសុខចិត្តញាត់អាចចូលសភៅក្នុង hero នេះនេះអាច support ឯងវៃ stun ហ្មងអា អូខេអញ្ចឹងចំពោះ point silver កំផុងនៅសល់2000ជា point silver កំផុង point កាវក្រៅសល់2000ជាងចង្កាវក្រៅមានមួយឈុត2ឈុត3ឈុតកាវមាន3ឈុតណាហ្នឹងហើយ point silver កំផុងអញ្ចឹង point silver កំផុងគាត់យើងវាយថា60000ចុះ60000អញ្ចឹងដូចខ្វះប្រហែល1000ទៀតទេគឺយើងអាចដូរបាន point sandy មួយហើយណា point នេះណា អឺនៅក្នុងនេះគឺជា item បន្ទាប់បន្សំរបស់គាត់អញ្ចឹងអ្នកទាំងអស់គ្នាអាចមើលបានខ្ញុំសុំមាន detail ទេអាចមើលបានណាអូ10បាកាតមានចាំមែនទេអ្នកនេះ3 4 1010បាកាតគាត់ច្រើនមានក្លាក់85គ្រាប់ទៀតនេះគឺផលិតអាសបអញ្ចឹងផលិតអាសបនៅបៃជីខ្ញុំនឹងតែមានអត់ទេយើងទៅមើលទៅតែខ្ញុំគិតថាបើសិនផលចាក់រៀងច្រើនដែរនៅបៃជីបែរជាអត់មានទេអឺ មួយរយៈនេះគឺចាប់ផ្ដើមដាក់ឲ្យតាក់ជើងទៀតហើយអញ្ចឹងខ្ញុំព្យាយាមលោតអឺដើរទៅលោតអឺអត់តើ GM គាត់ fix ឯណាទេហើយអ្វីដែលសំខាន់ជាងគេបើអត់ fix ទេគឺពីមួយថ្ងៃទៅមួយថ្ងៃគឺការណាត់បាត់ player ហើយអានឹងជារឿងមួយដែល GM គួរតែមើលហើយហ្នឹងហើយព្រោះមានអាណាឈ្នះលោតរហូតលោកព្រះហើយវាពិតតែលោតអត់អស់ម៉ាណាមែនតែវាគ្មានអាណាឈ្នះលោតរហូតទេអ្នកនរនេះលោតលក្ខណៈភើមមិនដឹង អូខេចាំឲ្យវាចេញសិនអេដូចខ្ញុំបញ្ជាក់តិចណាអឺ hero នេះតម្លៃ300នេះគឺ item មួយតួ hero នេះណាបកលតឲ្យ new player ណាអញ្ចឹង item អីផ្សេងៗខ្ញុំអត់ដឹងទេអ្នកនរគ្នាបើម្ចាស់គេចង់ដកចង់សេរីអីអាហ្នឹងគឺរឿងរបស់ម្ចាស់គេទេ តែបើសិនជា item តម្លៃហ្នឹងគឺមួយតួតែម្ដងណាហ្នឹងហើយថយមានទេមានតែ4000ជាងទេអញ្ចឹងដូចអ្វីដែលខ្ញុំបានប្រាប់ចឹងបើ hero នេះបើយើងគិតទៅគឺដូចសាន់នីមួយឈុតហើយដោយសារក្បាលនេះចិត្តដូរបាននៅខ្វះខ្ទង់5 6000ទេបើយើងគិតជា TG បើខ្ញុំក្របអីទៀតហ្នឹងគឺក្រន់នេះស្រាប់ដូរ ក្បាលនេះណាអូខេអញ្ចឹង hero នេះយើងដាក់លក់ក្នុងតម្លៃ3ដុល្លារអញ្ចឹងបើសិនចាប់អារម្មណ៍ឆាតក្នុង Pick Razer បានទាំងអស់គ្នាណាអូខេអរគុណបាយបាយ